ប្រពៃណាស់តារាសម្ដែងជើងចាស់លោករិទ្ធសារីធ្លាក់ខ្លួនឈឺធ្ងន់លោកសុកសុភាមិនមើលនឹងភ្នែកក៏បានធ្វើរឿងមួយនេះភ្លាមតារាសម្ដែងជើងចាស់តាំងពីទសវត្ស80និង90លោករិទ្ធសារីកំពុង តែញោមញីដោយសារ ជំងឺ និងភាពចាស់ជរាខណៈពេលលោកកំពុងជួបនឹងបញ្ហាជីវភាពខ្វះខាត សម្រាប់ចំណាយលើការព្យាបាល ផងដែរស្ថិតក្នុងស្ថានភាពដ៏លំបាកនេះអតីតតារាសម្ដែងលោក សុកសុភា ក៏បានចេញមុខប្រកាសស្វែងរកថវិកាពីសប្បុរសជននានា ដើម្បីជួយឧបត្ថម្ភទៅដល់តារាជើងចាស់លោករតសារី លោកសុកសុភាបានបង្ហោះសារតាម Facebook ដោយអមភ្ជាប់ជាមួយ រូបភាព លោករតសារី កំពុង សម្រាប់ព្យាបាល នៅ មន្ទីរពេទ្យថាតារាភាពយន្តជើងចាស់ដ៏ល្បី លោកពុករិទ្ធសារីសពថ្ងៃមានអាយុ80ជាងឆ្នាំ ហើយលោកកំពុងមានជំងឺ សម្រាប់ព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងហើយនៅពេលនេះលោកពុក អស់លទ្ធភាពក្នុងការព្យាបាលជំងឺ ហើយលោកពុកសុំមកសម្រាប់នៅផ្ទះវិញ អាណិតលោកពុកណាស់លោកអើយលោកសុកសុភាពបង្ហោះទៀតថាខ្ញុំបាននឹងភរិយាព្រមទាំងកូនកូនបានជូនថវិកាលោកពុកខ្លះដែរ ហើយប្រសិនបើបងប្អូនចង់ចូលរួមជាថវិកាជូនគាត់ អាចតេតងមកខ្ញុំបាទបានគួរបញ្ជាក់ថាដោយសារឃើញភាពលំបាកតារាសម្ដែងជើងចាស់លោករដ្ឋសារីសម្ដេចនាយកហ៊ុនសែននាយករដ្ឋមន្ត្រីក៏បានផ្ដល់ថវិកាចំនួន10000ដុល្លារដល់លោករដ្ឋសារីផងដែរជាការកត់សម្គាល់នេះមិនមែនជាលើកទី1ទេ ដែលលោករដ្ឋសារីបានចូលមក សម្រាប់ព្យាបាលនៅមន្ទីរពេទ្យពលគឺកន្លងមក លោកក៏ធ្លាប់ចូល សម្រាប់ព្យាបាលនៅ ក្នុងមន្ទីរពេទ្យខេត្តបាត់ដំបងដែរក្នុងភាពចាស់ជរាលោករដ្ឋសេរី បានពើប្រទះនៅជំងឺត្បៀតសរសៃឈាមខួរក្បាល ជំងឺរលាកក្រពះនិងជំងឺមួយចំនួនទៀតខណៈពេលដែលជំងឺ ទាំងអស់នេះបានញោមញីរូបលោកអស់រយៈពេលជាយូរឆ្នាំមកហើយបន្ទាប់មកក៏សម្រេចចិត្តចាក់ចែងពី អាជីពសិល្បៈក្នុងអំឡុងឆ្នាំ2012 លោករិទ្ធសារីក៏បានធ្វើដំណើរមករស់នៅ ខេត្តបាត់ដំបងជាមួយភរិយាទី2របស់លោក នៅទីនេះជីវភាពនៅក្នុងខេត្តបាត់ដំបងនេះ លោកត្រូវរស់ដោយពឹងផ្អែកទាំងស្រុងទៅទៅលើកូនកូនក្រោយរបស់លោក ដែលភ័យច្រើន ជាអ្នកធ្វើការជាជាងសំណង់កាលលោក នៅមានកម្លាំងនោះលោកក៏ធ្លាប់ត្រូវបានផលិតករមួយចំនួន ហៅថតម្ដងម្កាលដែរប៉ុន្តែការថតនោះមិនសូវជាទទួល បានកម្រៃច្រើនឡើយ។ យ៉ាងណាកន្លងមកលុយដែលបានមកពីការថតនិងការជួយពីសប្បុរសជននានានោះលោកតែងតែផ្សាយផ្សំទុកដាក់សម្រាប់ថ្លៃព្យាបាលជំងឺរបស់លោកដែលរហូតមកដល់ពេលនេះថវិកាទាំងអស់នោះបានចំណាយគ្មានសល់អ្វីឡើយបញ្ហាខាងលើនេះបានធ្វើឲ្យលោកសម្ដែងក្តីបារម្ភយ៉ាងខ្លាំងព្រោះស្ថានភាពជំងឺលោកត្រូវចំណាយថវិកាច្រើនសម្រាប់ព្យាបាលខណៈពេលលោកកំពុងតែខ្វះខាត ទោះជាយ៉ាងណាគេរំពឹងថាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដែលទទួលបានដំណឹងខាងលើនេះ អាចនឹងចេញជួយលោករដ្ឋសេរីជាបន្តបន្ទាប់ដើម្បីឲ្យលោកបានបន្តរស់ក្នុងជីវិតដែលសេសសល់ចុងក្រោយនេះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។